អូនស្រស់មែនកំឡោះរាប់សែនកំពុងច្រណែនប្រច័ណ្ឌដណ្ដើមរូបស្រីទាំងបងទាំងគេ ចង់បានមានស្នេហ៍មកណាក់ថ្នមថាជាគូគប់មេត្រីមើលមិនឆ្អែតទេស្រីអូនហើយកុំថាអីប្រណីដល់ភ្នែករៀមផង សិនអូនចាក់ភ្នែកបងឲ្យខ្វាក់រៀមបងក៏ស្ម័គ្រទទួលគ្រោះថ្នាក់នឹងដែរ រូបអូនស្រស់មែនកំឡោះរាប់សែនកំពុងច្រណែនប្រច័ណ្ឌបណ្ដាមរូបស្រីទាំងបងទាំងគេចង់បានមានស្នេហ៍មកណាក់ក្នុងថាជាគូគាត់មេត្រីមើលមិនឆ្អែតទេស្រីអូនហើយកុំថាអីប្រណីដល់ភ្នែករៀមផង សិនអូនចាក់ភ្នែកបងឲ្យ ខ្វាក់រៀមបងក៏ស្ម័គ្រទទួលគ្រោះថ្នាក់នឹងដែរ ឡោះរាប់សែនកំពុងច្រណានប្រចាំដណ្ដើមរូបស្រីទាំងបងទាំងគេចង់បានមានស្នេហ៍មកស្នាក់ក្នុងថែជាគូគប់មេត្រី សិនអូនចាក់ភ្នែកបងឲ្យខ្វាក់រៀមបងក៏ស្ម័គ្រទទួលគ្រោះថ្នាក់ដែរ

ដឹងបងជូនទេ